អាទឹកហើយនិយាយច្បាស់មកកុំអោយមានអ្នកណាយកច្រឡំថាចិត្តថាពេលវេលាអត់ប្រយោជន៍អត់ពេលពូខ្ញុំសុំទោសដែលធ្វើឲ្យពូយល់ច្រឡំខ្ញុំចាត់ទុកពូមីងដូចជាពូម្ដាយរបស់ខ្ញុំអញ្ចឹងពូមីងជួយខ្ញុំច្រើនតាំងពីដើមរហូតដល់ផងតែចំពោះរឿងសួរ ខ្ញុំគ្មានចេតនាទេខ្ញុំស្រឡាញ់សួរពិតមែនស្រឡាញ់កូនសួរបើឯងស្រឡាញ់កូនសួរមិនក៏ឲ្យកូនសួរទឹកលេទឹកសបោអញ្ចឹងខ្ញុំស្រឡាញ់សួរចាត់ទុកជាបងស្រីតែប៉ុណ្ណោះសួរសួរកូនកូនសួរឈប់កូនសួរកូនសួរឈប់សិនកូនឈប់បើឯងស្រឡាញ់ហើយឯងនៅជាពេលណាទៀត Mấy ông khôn vậy Ơi Anh ăn cho mà tôi thằng nào này Tại anh sáng khôn anh bám. ភាសាខ្មែរខ្ញុំធ្លាប់យកឯងទៅបរៀនគាត់ហើយធ្លាប់ឲ្យឯងទៅគាត់មកក្បាលទៀតមិនដឹងថាពេលនេះគាត់នៅរក្សាទុកឯងដូចខ្ញុំរក្សាទុកឯងដែរអត់ទេឥឡូវគេមានសភៅថ្មីហើយសភៅចាស់នៃដើមកំណត់ចំណេះដឹងគេប្រហែលជាភ្លេចអស់ហើយ ខ្ញុំគួរតែផ្ញើសារទៅគាត់ដែរអត់ណាកុំអីអត់តែបើមិនបាននិយាយគ្នាច្បាស់ទេខ្ញុំមិននឹងឆ្លាស់ចិត្តបាន ថាខ្ញុំមិនគួរហៅបងមកនិយាយគ្នាចឹងទេព្រោះខ្ញុំជាមនុស្សស្រីមើលទៅវាអត់សមតែបើសិនជាអត់បាននិយាយខ្ញុំក៏អត់ស្លាប់ក្នុងចិត្តដូចគ្នា តាំងពីដើមមកមានតែខ្ញុំម្នាក់ឯងទេមែនអត់ខ្ញុំខំចាំបងរហូត ចាំដុតតែបងសម្រាប់បំណងខ្លួនឯងតែពេលបងសម្រាប់បំណងខ្លួនឯងហើយបើជាខ្ញុំជាអ្នកខកបំណងម្ដងឲ្យបងសុំតនអសូរខ្ញុំមិនដែលចង់ស្ដាប់ពាក្យសុំទោសពីបងទេ ហើយខ្ញុំចង់ដឹងថានៅក្នុងចិត្តបងឥឡូវកំពុងតែគិតអីបងពិតជាស្រឡាញ់ឆូវីមែនហ៎អបងសុំទោសណាសួរបងពិតជាគ្មានពាក្យអីក្រៅពីពាក្យសុំទោសប៉ុតមែនសួរពីបានបងស្រីដ៏ល្អរបស់បង គុណដែលសួរធ្វើលើបងនឹងយាយបងមិនអាចបំភ្លេចបានទេតាំងពីដើមមកបងទុកខ្ញុំត្រឹមតែជាប្អូនស្រីម្នាក់ដែល មានគុណលើបងទេអូពិតមែនគិតតែខ្ញុំគិតម្នាក់ឯងរហូត វាគួរឲ្យខ្មាស់គេខ្លាំងណាស់សួរអត់បងសុំតោះណាសួរអត់បងសុំតោះណាសួរបងពិតជាគ្មានពីអីក្រៅពីសុំទោសទេតែបងចង់ឲ្យសួរមានមនុស្សម្នាក់ល្អមួយថែមតែមិនមែនជាបង លាំងណាស់ប្រយ័ត្នវាគិតអីផ្ដេសផ្ដាអញ្ចឹងប៉ាវាឯងគិតយ៉ាងម៉េចចង់ឲ្យកូននៅអញ្ចឹងមែនអើយថាស្ងាត់តិចសិនមើលចាំមើលល្ងាចហ្នឹងខ្ញុំទេហៅវាមកនិយាយគ្នាដឹងរឿងហ្មងប៉ាប៉ាមិនហាប់ទឹកមកឯប៉ាមានហេតុផលអីដែលប៉ាទៅហៅកូនមកស្ដីឲ្យហេត្រូវតែហៅកូនហៅមកសួរនាំឲ្យបានច្បាស់ ថារឿងអីហេតុអីនេះធ្វើឲ្យកូនស្រីរបស់ម៉ាក់នេះហោទៅភ្នែកដល់ថ្នាក់នេះថាកូនប៉ាត្រូវទៅសួរនាំមកច្បាស់ថារៀងកូនវាវាមិនណែប៉ាប្រាប់គេចូលស្ដីកូនច្រើនអ្នកណាតែកូនអត់ព្រមផងហើយចង់ឥឡូវមកកូនទួញសោកទៅភ្នែកដោយសារវាប៉ាអត់ទេប៉ាត្រូវទៅសួរវាច្បាស់ជីវិតស្មានជីវិតរស់រវើង នៃរូបមន្តគុយខ្យងពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្យងតែអស់បារម្ភពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ថ្មី Sakura White Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល យូនីត្រៃស្លៀកពណ៌លឿងកញ្ចក់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដុំស៊ុបខ្នោថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស៊ីម៉ង់អូតរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe លោកឡាតូជួយជាងគ្រប់មែនឡាតូអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure ថែម Plus ថ្មីសម្រាប់កុមារវ័យជំទង់ជីវិត បាច់ទេប៉ាមិនហៅគាត់មកទេរឿងកូនទុកឲ្យកូនអ្នកដោះស្រាយបានហើយអត់បានទេកូនប៉ាឈប់ឲ្យកូនដោះស្រាយហើយហើយបើនៅតែបន្តយ៉ាងទៀតមិនដឹងជាវាទៅយ៉ាងណាទេណែថ្ងៃហ្នឹងកូនយំប៉ុណ្ណឹងចុះថ្ងៃក្រោយទៅវាមិនឲ្យប៉ាធ្វើមិនត្រូវហើយស្ដាប់តាមប៉ាទៅណា យ៉ាងណាយ៉ាងណារឿងក៏វាឆាប់ចប់ដែរតែហើយគេមកនិយាយចឹងមិនសមម៉ាក់ មានអីថាមិនសមព្រោះថាក្មួយទឹកនេះនៅជាមួយយើងយូរហើយដឹងចិត្តដឹងខ្លាំងគ្នាសួរឲ្យអស់ហ្មងឯងបាទយកមកកូនបាទតអញចូលហើយបោះស្រាច្បាស់មួយអញពូមានរឿងអីពូនិយាយជាមួយខ្ញុំតាមសង្កត់ទៅណាពូណាអញគ្មានអារម្មណ៍ល្អនិយាយមួយឯងទេ នេះប៉ាវាមានរឿងអីណានិយាយគ្នាតាមសម្បួរសិនទៅនេះបើសិនជាកម្មករឬអ្នកដតីឃើញណាខ្មាស់គេស្លាប់ហើយក្បួចក៏អាប់បលីងយ៉ាងមានទោសណាប្រឡែងសិនទៅមែនទេពូថាប់ឡើងក៏ឲ្យខ្ញុំសិនទៅ មានរឿងអីយើងនិយាយគ្នាតាមទៅបានណាពូណាហើយមិនបាច់ភ័យទេអញឲ្យកម្មករអញចូលទូកអស់ហើយមានអាណាឯងឃើញហើយសំខាន់ណាឯងត្រូវបោះស្រីឯងមិនអញឲ្យបានច្បាស់ហើយអីបានជាឯងធ្វើឲ្យកូនសួរអញយំឯងភ្លេចទេឬមួយក៏ឯងបាត់ការចងចាំង ថាកូនសួរនេះជួយឯងតាំងពីទូចមកបើគុំតែកូនសួរទេគុំស្មានឯងនេះថ្ងៃនេះប៉ាប៉ាឈប់លេងលេងមកទឹកខ្ញុំទៅប៉ាប៉ាលេងទៅប៉ាកូនប្រាប់ប៉ាឯងតាថារឿងកូនកូនចិត្តអស់ខ្លាំងហើយហើយក៏ប៉ាមកជាមួយកូនឯងគាត់អញ្ចឹងហើយមកគេឃើញប៉ាគិតមិនអត់ខ្វះគេអូពួកឯងចេះខ្មាស់គេដែរ ចុះរាល់ថ្ងៃពួកឯងនឹងចិត្តខ្មាស់គេហ៎ស្នឹកស្នាគ្នាតាំងពីតូចសួរអ្នកណាចូលស្ដីក៏គេមិនព្រមយកហើយចុងក្រោយខ្លួនឯងទទួលសោចទេអាទឹកហើយនិយាយច្បាស់មកកុំអោយមានអ្នកណាយកច្រឡំហាក់ចិត្តថាពេលវេលាអត់ប្រយោជន៍អត់ពេកពូខ្ញុំសុំទោសដែលធ្វើឲ្យពូយល់ច្រឡំ ខ្ញុំចាត់ទុកពូមីងដូចជាពងម្ដាយរបស់ខ្ញុំអញ្ចឹងពូមីងជួយខ្ញុំច្រើនណាស់តាំងពីដល់រហូតដល់ផងតែចំពោះរឿងសួរខ្ញុំគ្មានចេតនាទេខ្ញុំស្រឡាញ់សួរពិតមែនស្រឡាញ់កូនសួរបើឯងស្រឡាញ់កូនសួរមិនក៏ឲ្យកូនសួរទឹកភ្នែកទឹកស្បោអញ្ចឹងខ្ញុំស្រឡាញ់សួរចាប់ទុកជាបងស្រីតែប៉ុណ្ណោះ xua con Con xua chóp Con xua Con xua chóp chân con chóp Ba này là á Hai này nó bị chế bê là biết Mấy em không vậy Hơi Anh ăn trong một tô khẳng nà này Tại anh chán cô anh bán ួរកូននេះកូនយ៉ាងម៉េចហើយអាណាហើយធ្វើមិនបាននិស័យរបស់ពួកឯងនោះវាខ្លាចជាបែបហ្នឹងទៅហើយយំចុះកូនយំទៅណាជុំអស់ចិត្តទៅហើយពេលដែលឯងឈប់យប់នេះឯងត្រូវទៅសាងអនាគតជាថ្មីណាព្រោះថាពេលនេះឯងដឹងហើយមើល កូនល្ងងនេះមែនអត់មើកូនល្ងងនេះមែនអត់មើអត់ទេកូនអត់ទេណាកូនស្រីរបស់ម៉ាក់នេះមិនបានល្ងងទេព្រោះតែកូនយល់ច្រឡំកូនមិនដឹងតែប៉ុណ្ណោះនេះចិត្តទុកថាចិត្តទុកថាកូនណាមើលរឿងភាកចំរឿងកំសត់ហើយកូនយំទៅណាយំហើយនោះតាមសបកទៅគឺលែងអីហើយណាកូន ខ្ញុំឆ្ងល់តែបងនេះមានខូចអីបងហេតុអីក៏គេយកបដាលយកមកឲ្យខ្ញុំធ្វើអញ្ចឹងហើយមើលទៅដូចជាមានខូចអីនេះមែនអើយណែមកពីខូចហ្នឹងហើយមកគេយកមកឲ្យធ្វើហ្នឹងហើយឯងនេះមិនតអត់ឆេះអញ្ចឹងឯងប្រងយកសាំងចាក់ដុតមែនណាឥឡូវបើជាជាងគេធ្វើមិនមុនណានិយាយមកបើតាមខ្ញុំគិតថាមេបើសិនជានៅសុកសុកអត់មានខូចអីអញ្ចឹងណាប្រកាសជាអស់សាំងហើយអញ្ចឹងមេបើមួយសាំងហ្នឹងអើអស់សាំងវាត្រូវហើយប៉ុន្តែអានេះមិនមែនអស់សាំងទេណាបើម៉ូតូគេអស់សាំងមែនគេមិនបដាមកពីផ្ទះគេមកឲ្យយើងធ្វើទេត្រូវចាំ ទី1ម៉ូតូពេលតែខូចដបោកយើងធ្វើអីមិនគេដឹងអត់គឺក្បាលប៊ូស៊ីអូក្បាលប៊ូស៊ីមេខ្ញុំភ្លេចមេអញ្ចឹងឥឡូវតែនឹងធ្វើមិនខ្ញុំភ្លេចហ្នឹងណាអើបើភ្លេចអត់ដឹងហើយឥឡូវធ្វើមិននេះយកនេះដល់បាប៊ូស៊ីយកលវិសមកដោះបាននេះបាទអើអូមកតាំងមកអីមកអន្តរេមកមកលេងមក ថ្ងៃនេះបងសម្រាប់ល្ងាចគិតថាតែតែមានឆោវីតែឈិនមកមើលអាយមួយផ្លែហ្នឹងមានអីឲ្យបងជួយបានអត់អូយបងណែហាងខ្ញុំទុយមែនបងប៉ុន្តែចាំប្រាប់បងតែហាងទុយប៉ុណ្ណឹងណាអាចទិញតែធំបានបងណែបែបគ្នាតែប្រំទេណែកុំអួតពេកបងជិះតែបារម្ភទៅអឺនិយាយចឹងមកថាបងតែឆោវីអញ្ចឹងមកអត់យោសួរអូសួរមករយៈនេះអត់សួរខ្លួនអត់ទៅបរិយាបងនេះអឺសួរកាត់អីបងក៏មិនដឹងដែរ គ្រាន់តែដឹងថាសួរគេមិនសប្បាយចិត្តណាមិនមកទៅលួងសួរផងដឹងស្រាប់ហើយពេលដែលសួរខឹងពិបាកលួងប៉ុណ្ណាមានតែឯងម៉ាក់គេហើយនឹងយើងឯងដាក់ឯងលួងគេបានអឺមកណាអត់ប្រាប់ទៅណានេះតោះសួរផងទៅលួងគេដែរអញ្ចឹងមុននឹងទៅងូតទឹកឲ្យស្អាតបាតស្លៀកពាក់ឲ្យស្អាតហើយបាញ់ទឹកអស់ទៅកោផងស្អុយជើងទៅជប់សួរមេកាណាប៉ណ្ណឹងមិនស្អាតទៀតជីវិតស្មានជីវិតរស់រវើង ទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ថ្មី Sakura White Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល មាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស៊ីម៉ងអូតរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 សាទអញស្រឡាញ់សួរមែនស្រឡាញ់ដែរអញស្រឡាញ់សួរប៉ុន្តែអត់ត្រូវជាមួយម៉ាក់បានទេបងទៅជួបពេលណាក៏ជួបគ្នារហូតហើយបងអើយខ្ញុំទ្រាំមិនបានទេបងមើងងាយពេកនេះបងឯងចោលខ្ញុំទៅសុំទោសគាត់មួយលានដងមែនដើម្បីយកបេះដូងស៊ូបានទោះជាឯងទៅសុំទោសគាត់100ដងមួយលានដងក៏ដោយក៏គាត់មិនលើកទោសឲ្យឯងដែរតែបើសិនជាឯងធ្វើឲ្យសួរសុបាយចិត្តគាត់អាចនឹងលើកលែងទោសឲ្យឯងបានណែមើលទៅរូបរាងរបស់ឯងក៏សង្ហា ហើយឯងបងឯងកំ pl ែងទៀតសាក់លោមើលមិនបានឆ្លៀតឱកាសសន្តិភាពស្នេហ៍មួយស្រួយហើយថ្ងៃនេះបងឯងនិយាយធ្វើមួយយ៉ាងអញ្ចឹងល្ងាចចាប់ផ្ដើមផែនការយល់ព្រមអឺអញ្ចឹងមកត្រឡប់ទៅវិញណាបងឆ្លៀតទៅតែមីងឈប់វិញមួយផ្លែបាទបងជិះសួរបង ដូចតែលក់ម៉ាន់អញ្ចឹងណាឯងមកទេអញមានកាយអញដកបានទេហើយឯងមកទេអូហេញ៉ៃឥឡូវដូរមុខរបរថ្មីទិញផ្ទះថ្មីហើយមិនដូរម៉ូតូហ៎ស្លៀកពាក់គាត់បាវវាដល់ណាអើមែនតានេះអញគិតចង់ជិះកូនទានឹងដល់ថ្ងៃងាប់មែនអូយងាប់ហើយសបល់ឡៃនេះណា គ្មានវាស្នាបានជីរបស់ល្អល្អដូចគេទេអើជីទៅជីអាកូនទៀតជីទៅជីរហូតដល់ឯងស្រឡាញ់សួរប៉ុន្តែអត់ត្រូវជាមួយម៉ាក់បានទេបងទៅជួបពេលណាក៏ជួបគ្នារហូតទោះជាឯងទៅសុំទោសគាត់100ដង1លានដងក៏ដោយក៏គាត់មិនលើកទោសឲ្យឯងដែរតែបើសិនជាឯងធ្វើឲ្យឈួតសប្បាយចិត្តគាត់អាចនឹងលើកលែងទោសឲ្យឯងបានណាមើលទៅរូបរាងប្រឯងក៏សង្ហាហើយឯងប្រកែកកប្លែងទៀតសាក់លោមើលបាញ់មកឆ្លៀតឱកាសសន្តិភាពស្នៃមួយស្រួយហើយ ជំរាបសួរពូមីងអឹមពូមីងអ្នកនឹងសួរទៅអត់ខ្ញុំចង់នាំសួរដាលេងស្អីគេចង់នាំកូនរបស់យើងដើរលេងឯងគិតស្អីអ្ហាឯងគិតយ៉ាងម៉េចនេះនេះឯងចង់មើងងាយយើងមែនអូឬមួយក៏ឯងគិតថាឯងមានសកអាវស្លៀកពាក់ស្អាតបាត់តនុយអញ្ចឹងគិតថាយើងនេះលើកលែងទោសឲ្យឯងមែនកុំសង្ឃឹមឲ្យសក់អាខ្សាតអត់ទេមិញឲ្យគួរសុំទោសផងណាដោយសារតែការពីក្មេងមួយមិនសូវចេះគិត អីអាពលភាពដូចទួលខោនមែនហើយចង់មានន័យមិនឡើយនេះបានហើយទៅឆាប់ចេញទៅវិញទៅកុំមកលេងលខោនលេងកុននៅមុខផ្ទះរបស់យើងទៅឆាប់ចេញទៅប៉ុន្តែពូខ្ញុំចង់ជួបសួរសួរសាកាអីហ៎អូគឺថាថ្ងៃហ្នឹងលីថាសួរអត់សុខចិត្តហ្នឹងចង់នាំសួរដល់លេងពីម៉ោងទៅទៅវិញហើយអញឲ្យកូនអញទៅទេទៅ ទៅកុំអាយនិយាយធ្ងន់យ៉ាងនេះទេតែកូនចាំតើប៉ាម៉ាក់សាបចាំមកផ្លែតហ្នឹងខ្ញុំទៅយកកាបូបសិនមិនក៏អញ្ចឹងអាប៉ាវាមិនកើតខ្ញុំទៅនិយាយជាមួយកូនសិនណែថៃកូនយើងពងអត់សុខចិត្តខ្លាំងបើឲ្យអាសាបញោមដើរលេងនឹងហែខ្លាក៏វាល្អដែរតែបើទោះជាវាមានចិត្តលេងកូនយើងណាក៏មានចិត្តលេងអាសាទេ សាក៏វាមានហ៊ានណាបើវាមានចិត្តមានណាពួកអីខ្លួនបងវៀនណាវាក៏បងវៀនហេអាចទៅថាហើយលួចស្ដាប់អីអត់ទេពូមានណាខ្ញុំលឺពូខ្សឹបព្រោះអូចឹងបានន័យថាឯងស្ដាប់លឺអញនិយាយគ្នាអស់មែនទេលឺអស់អូពូអឺពូមីងនិយាយចឹងពូមីងសុខសប្បាយអត់ចុះអញក៏ប្រញាប់សួរសុខទុក្ខមែនអា ចាំ15ឆ្នាំក្រោយឬក៏20ឆ្នាំក្រោយចាំសួរសុខទុក្ខទៅព្រោះតាំងពីឯងធំដល់ប៉ុណ្ណាមិនដែលឃើញឯងចេះសួរសុខទុក្ខអញផងហ្នឹងផ្លេចមិញផ្លេចឆឹងហ្មងផ្លេចអូសាប់ហើយណាលេបថ្នាំឲ្យខុសមែនទៅបានណាអូចេញទៅមិញខែខែប្របានអញ្ចឹងមនុស្សយើងក៏វាអាចផ្លាស់ប្ដូរបានដែរពូមិញឥឡូវនេះគេដឹងចេះចេះដឹងមកគេច្រើនឥឡូវ អេពូមីងដោយសារតែបងទឹកឲ្យខ្ញុំអានសភៅច្រើនដែរខ្ញុំចេះដែរយ៉ាងអីចឹងណាអស់សួរតោះអញ្ចឹងម៉ាក់កូនទៅដើរលេងជាមួយសាបសិនណាទៅចុះកូនហើយកូនរំសាយអារម្មណ៍ខ្សែមងរបស់កូនអស់ហើយណាកូនណាចាប៉ាណាសាបបាទនាំកូនសួរដើរលេងនេះធ្វើមិនឲ្យកូនសួរសុបាយចិត្តឡើងវិញឬអត់តែទៅកុំយូរពេក កុំយប់ជ្រៅអសោះហ្នឹងទៅដល់ផ្លែបានហើយអូកុំភ័យអូច្រឡំជំរាបលាពូមិញតោះសុំជើញសុំជើញអើមើលជីម៉ូតូស្បួលអើយអានេះដប់អូជីធម្មតាធម្មតាបានអត់មានបោះម៉ូតូឯណាកុំភ័យកុំភ័យពូមិញ ប៉ាវានេះខ្ញុំពិតជាបារម្ភខ្លាំងណាស់បារម្ភខ្លាចថាអ្វីដែលយើងគិតអ្វីដែលយើងខ្លាចនោះវាចំពុះលើដូចតែប៉ាវាឯងនិយាយចឹងណាហើយចុះម៉ែវាឯងគិតមិនគិតមិនគិតអីចេញឥឡូវបើទៅបាត់ដៃនឹងគិតអីទៀតគេអើ ច្បងខ្ញុំមិនបបងខ្លួនឯងទោះបីពេលវេលាផ្ដោតផ្លាព្រោះខ្ញុំស្គាល់ខ្លួនឯងច្បាស់ខ្ញុំដូចគ្រាប់សាច់ខ្ញុំគឺជាគ្រាប់សាច់មិនខ្លាចរលោកបោកខ្លាំងយ៉ាងណាខ្ញុំគឺជាគ្រាប់សាច់គ្មានទុកខា Nam chọn lấy. ជួយខ្ញុំដើរលេងអូមែអរគុណទេណាមិត្តភក្តិមួយនេះតាំងពីតូចដើរលេងបងមែអរគុណនេះចឹងសាច់ទៅវិញខ្ញុំហៅចូលតែដែរបាទអូពុំវិញជំរាបលាពុំវិញតែតាអាយនេះណានិយាយពីឆ្លើយឆ្លើយចង់ផុតមេឃណាហើយដល់ពេលសភាពសភាពជ្រុលណាអារៀនមកពីណាអូបាទពុំវិញគឺខ្ញុំរៀនពីសង្គមជុំវិញខ្លួនចឹងអស់វិញ Vanessa Aku teh banyak Bây giờ thì bánh nữa Trăm bốn mình, chỉ mềm đi à? Ờ, thì cho chị số bố này Bạn Không còn tô con mây dưới đây. mẹ ba chân ừ, con ta xâm rẽ nè Ừ, tới chắc ណែប៉ាវាឥឡូវនេះខ្ញុំដូចចង់វិលក្បងអស់ហាកូនសួរកាលពីមុនមិនចូលចិត្តអាសាបទេហើយមួយរយៈក្រោយក្រោយនេះណាបើទោះជាចូលចិត្តអាសាបទៅក៏ដោយសារតែក្មួយទឹកដែរប៉ាវាអញគិតអញ្ចឹងអត់គិតគិតទៅខ្ញុំនោះដូចជាតាមមិនទាន់ណានេះអូយចង់វិលក្បងអស់ហើយជីវិតស្មានជីវិតរស់រវើង ថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ថ្មីសាកូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល មាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស៊ីម៉ងអូរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 អាឡូហើយមិនអីអាទូកចេញមកនៅបានអីវ៉ាន់ឲ្យគេអូនថ្ងៃហ្នឹងអាមើលទៅហេយងាប់ហើយអញងាប់ហើយអាចង់ឲ្យគេដៀលក្បាលអញមែនណែគាត់ប្រាប់ឯណាបើសិនគេខំសេអីវ៉ាន់ហ្នឹងណាពួកអញកាត់ប្រាក់ខែទាំងអស់ហឹមដល់កអា ថាទេមកទេមកមែនឡូអាឡូមានសួរបងនិយាយថាអីវ៉ាន់ខ្ញុំបើចេះអីវ៉ាន់ខ្ញុំបាទបងសុំទោសបងបងអីវ៉ាន់ផើបានថ្ងៃហ្នឹងទេបងអើយមើលទៅព្រោះឲ្យកម្មកខ្ញុំវាអាខ្លះវាច្បាប់អាខ្លះវាឈឺហើយទូគាត់បានចេញហ៎បងបាទអីវ៉ាន់ហ្នឹងចាំពីរថ្ងៃទៀតណាបង ហើយមកឲ្យខ្ញុំចាំពីថ្ងៃទៀតចុះភ្ញៀវខ្ញុំហ៎តែខ្ញុំត្រូវមកឲ្យបានឯគេហ៎ខ្ញុំត្រូវការយកឲ្យបានថ្ងៃហ្នឹងហ្នឹងបែបពីបានជាតិក្រោយគេអូខ្ញុំសុំទោសមែនតាបងនិយាយទៅខ្ញុំអត់ត្រូវការពាក្យសុំទោសអីទាំងអស់សំខាន់យកឲ្យបានឯខ្ញុំមកពីថ្ងៃហ្នឹងអូយសុំទោសហ៎បងអើយព្រោះឲ្យកម្មកខ្ញុំវានេះអាខ្លះឈឺអាខ្លះច្បាប់ដល់ពេលអញ្ចឹងអត់បានចេញទូកហ៎បងហើយថ្ងៃហ្នឹងវាព្យុះផងវាអត់បានចេញទូក ទៅខ្ញុំត្រូវការឲ្យបានថ្ងៃហ្នឹងបើសិនជាអត់បានម៉ោង2ទេខ្ញុំ cancel ចោលទាំងអស់អូយសុំទោសបងខ្ញុំធ្វើចឹងហើយបងបងអាឡូបង អរគុណលោកគ្រូប៉ែខ្លាំងហើយដែលបានមកជួយមើលប៉ាខ្ញុំតន់កុំអីមិនដឹងថាប៉ាខ្ញុំគាត់មិនម៉ែតែប៉ាខ្ញុំអាការៈបែបនេះធ្ងន់ធ្ងរទៀតអត់លោកគ្រូប៉ែអូមិនអីទេហើយអ្នកនាងមិនបាច់ចាំបារម្ភទេសំដាងឲ្យដៃកូនចៅគាត់នោះជួយតន់ពេលហើយជូនគាត់មកកុំអីមានបញ្ហាធំហើយចុះអាការៈបែបហ្នឹងអាចអាចអ្នកណាមួយត្រូវរើរើអីទៀតគឺវាមិនទៀងទាត់ទេអ្នកមិញអាការៈគាត់អាចនឹងឡើងវិញ ឲ្យតែអ្នកមិញមើលថែគាត់ឲ្យបានល្អហើយឲ្យគាត់ហាត់ប្រាជ្ញបានច្រើនតែកុំឲ្យគាត់ខឹងច្រើនពេកហើយអ្នកមិញកំភៃអីអ្នកមិញមើលថែគាត់ឲ្យបានល្អទៅគាត់លែងអីហើយអញ្ចឹងខ្ញុំសូមលាអ្នកមិញសិនហើយណាចាអរគុណច្រើនលោកគ្រូប៉ែតបាទបាទអរគុណណាស់លោកគ្រូប៉ែតបាទអ្នកមិញ វាខ្ញុំសួរញោមមិនគុំណាប៉ាប៉ាមកយកប៉ាប៉ាប៉ាប៉ាចេះតែចង់ងឹតមុខកូនប៉ាប៉ាទៅតែឈឺហើយប៉ាចេញមកធ្វើអីប៉ាមកនៅសម្រាប់ក្នុងបន្ទប់សិនអូយកូនឯងកុំបារម្ភពេកកែគ្រូពេទ្យប្រាប់ហើយតាឯងឲ្យតែហាត់ប្រាណបន្តិចបន្តួចទៅលេងអីហើយអត់ទេម៉ាក់វាអាការៈហ្នឹងខ្ញុំធ្លាប់ឃើញវាកើតហើយវាមិនវាអត់ទៀងទេអូយអញហើយប៉ាកុំនិយាយចឹងប៉ានឹងជាឆាប់ឆាប់ណាប៉ាគុំសួរ ប៉ាមានកូនស្រីតែម្នាក់គត់ប៉ាភ័យប៉ាខ្លាចខ្លាចបានការកូនណាកូនប៉ាបានកុំនិយាយចឹងប៉ាអូយអូយគាត់និយាយប៉ុណ្ណឹងចង់ងើបអូយប៉ាមកទេប៉ាប៉ាអូយដាក់ប៉ាអើយប៉ាប៉ាកូនសួរប៉ាប៉ាភ័យប៉ាខ្លាចខ្លាចបានការកូនណាកូនប៉ាប៉ាកុំនិយាយចឹងមកប៉ាអូយបងឲ្យបង ឯងឯងស្វាងតិចមើលមិនហើយឥឡូវមិនហើយកូនសួរឥឡូវកូនកូនធ្វើតាមប៉ាទៅណាព្រោះថាកូនអាយុក៏ច្រើនហើយដែរអ្នកចូលទៅដឹងឲ្យកកោកនៅនេះមិនយកនៅនោះមិនយកកូនគិតយ៉ាងម៉េចឥឡូវនេះកូនមើលសភាពប៉ារបស់កូនមើលលោកក្រោយគេចូលទៅដឹងយកទៅណាកូនណាម៉ាក់សុំវល់ណាកូនណាតែកូនកូនកូនបាទប៉ាសុំវល់កូនណាកូនធ្វើតាមម្ដងប៉ាម្ដងណាកូនណាប៉ា na ko na kwapoy paglani. ba mà dây ba. Số à, ta xem đấy nè. Ừ, nhập men mà. Nhằm mà chan chan tới nè. នេះមកហូបដែលសួរយកមកខ្លួនឯងទេញ៉ាំច្រើនទៅសាប់ក៏ដូចគ្នាដែរឆាប់ញ៉ាំមើលហើយម៉ាក់ឌីក៏អញ្ចឹងដែរមើលអីញ៉ាំទៅមេសាប់ ហើយម្ហូបរបស់អ្នកគ្រូសួរនេះសុទ្ធតែឆ្ងាញ់ឆ្ងាញ់ហើយមេអត់ញ៉ាំចឹងចិត្តអ្នកគ្រូសួរខឹងណាឃើញតែបញ្ចុកគេមិនតែខ្លួនឯងអត់ញ៉ាំសោះមកគេណែម៉ាឌីបើឯងមិននិយាយអ្នកគ្រូសួរគេមិនថាអត់ចេះអសទេនេះចាប់មែននេះម្ហូបអ្នកគ្រូសួរយកមកទេអាយច្រើនម៉េះញ៉ាំអីទៅបាទណែញ៉ាំអីហើយអាធ្វើការឲ្យលឿនបាទមានឥឡូវខ្ញុំញ៉ាំទៅញ៉ាំហ៎ គប់ស្ដែងគ្នាច្រើនពេកម៉ាក់ឌីគ្នាជិះចិត្តនិយាយធំធំមកពីខ្ញុំដែរតើថ្ងៃហ្នឹងមកអត់ព្រមរៀបសាមុនដោយសារតែមកដងញ៉ាំជាមួយលោកគ្រូអ្នកគ្រូនៅសាលាតែថ្ងៃហ្នឹងពួកគាត់រវល់ទៅផ្ទះអស់ហងខ្ចីញ៉ាំម្នាក់ឯងក៏មិនថាបងទៅហ្នឹងហើយអាម៉ាឌីពេលខ្លះវាមិនដឹងថាខ្ញុំនិយាយលេងទេពីគេតែខ្ញុំនិយាយមែនញ៉ាំលឿនទៅឆ្ងាញ់អត់ហឹមឆ្ងាញ់ សាប់ទៅបងអូអានេះអែមនេះនេះមកជុំគ្នាបងចឹងសាប់នៅញ៉ាំឲ្យបងទឹកទៅណាខ្ញុំទៅវិញអាសួរទៅតាណានេះនេះគ្នាឯងថាមានអ្នកអតីណាបងទឹកបងយើងតាមែនទេសួរញ៉ាំបាយទៅបងញ៉ាំបាយរួចហើយបោកគ្នាទេបងមានដំណឹងមកប្រាប់សាប់ប៉ុន្តែបើសួរនៅនឹងបងប្រាប់ទាំងពីរហ្មងអង្គុយបង ណែអែមឃើញភ្ញៀវមកនេះភ្ញៀវលំដាប់ប៉ុណ្ណាប៉ុណ្ណីនេះនេះលោកកងបាលអីមិនព្រមយកបាយគាត់មកទៅទៅបាយមកមិនបាច់ទេបងហូបបាយហើយតែយកបាយមកអញ្ចឹងមេសាបហើយនឹងអ្នកគូសួរនឹងបងអញ្ចឹងខ្ញុំសុំតែក្រៅមួយផ្លែតដោយសារអីសង្សារខ្ញុំទេមកគាត់ស្ដីឲ្យទីទួចយល់ទេថាជាមួយសង្សារបងអានឹងតែប៉ុណ្្នឹងពិបាកនិយាយណា ទេបងឥឡូវកុំឲ្យខាតពេលណាឥឡូវបងនិយាយបដៅខ្ញុំញ៉ាំបាយបដៅកុំឲ្យខាតពេលណាសួរហ្នឹងហើយដល់ដាប់តំណឹងគាត់ចង់និយាយពីអីតែនេះថាញ៉ាំបាយឆ្ងាញ់តែម្ដងសាមបងតបពាក្យជាមួយឈរពីចុងខែហ្នឹងណាធ្វើម៉េចបងអញ្ចឹងមានន័យថាខ្ញុំមានបងថ្លៃហ៎សួរដល់ពេលនេះខ្ញុំមានបងថ្លៃហើយជិះយកអបអរសាទរហុកបងប្រុស អបអរសាទរផងណាបងទឹកតែអ្នកទាំងពីរកុំទៅចូលរួមកម្មវិធីបងតែខ្ញុំថាខ្ញុំសូមអញ្ជើញបងទឹកជាមួយនឹងឆោវីមកចូលរួមកម្មវិធីខ្ញុំវិញភ្ជាប់ពាក្យខ្ញុំគឺពីអាទិត្យទៀតតាមពិតទៅខ្ញុំជាមួយសាបគិតគូរគ្នាយូរហើយគ្រាន់តែអត់បង្ហាញចង់បង្ហាញដល់មកប៉ែម៉ាក់ហ្មងមានអត់សាបមានអត់អឺគឺគឺខ្ញុំគិតចឹងមែនបង បអរសាទរណាបងប្រុសនោះទៅបងបងឯងអបអរសាទរតែខ្ញុំទេចុះបងថ្លៃបងឯងនេះមាននេះឆាប់ញ៉ាំបាយទៅរលកពីឈួរញ៉ាំបាយណាញ៉ាំណា ខ្ញុំនេះគឺស្នេហាឯកឯសោះតែរៀបចំឡើងដោយសារតែបងឯងនេះខ្ញុំគិតច្បាស់ហើយរឿងបងទឹកក៏ខ្ញុំគិតដូចគ្នា បងទឹកគឺជាអ្នកចងបងក៏ត្រូវតែជាអ្នកស្រាយដូចគ្នាសួរបងអត់បានស្រឡាញ់ឆូវីទេបងនឹងឆូវីគ្រាន់តែជាការសម្ដែងសួរមិនច្បាច់ខ្វល់ទេណាបងសម្ដែងតែឆូវីគឺឈឺមែនតើខ្ញុំជាមនុស្សស្រីដូចគ្នាខ្ញុំមិននឹងអាចឈប់មើលឆូវីឈឺបានចឹងបងត្រូវទទួលខុសត្រូវចំពោះនាងកូនសម្រេចចិត្តថាកូននឹងបន្តការសិក្សាហើយរៀបការជាមួយការសិក្សាហ្មងណាប៉ាសាប់ហ៎ បងជូនប៉ោឯងឲ្យហៅមកប៉ាឯងឆាប់ឃើញហើយបើសិនជាហៅគាត់ឃើញកុំភ្លេចយកមកលេងបងផងព្រោះមកប៉ាប៉ាឯងដូចជាមកប៉ាប៉ាបងអញ្ចឹងបានបងខ្ញុំមករកពួកគាត់ឲ្យឃើញ ហាលួចសម្ប្រាំខ្លួនឯងថាត្រូវរឹងមាំក្រុមរឿងរ៉ាវតូចធំ មានសិទ្ធយំតែកុំបោះបង់គ្រប់យ៉ាងនឹង